Sheikh Abdul Rahman As-Sa'di រ៉េម៉ូហ៊ុលឡោះអញ្ចឹងនៅក្នុងថ្ងៃនេះគឺយើងចាប់ដើម គីតាបអតហារ៉ាគីតាបអតហារ៉ាគីតាបតហារ៉ាឃើញទេអញ្ចឹងគីតាបតហារ៉ាមានន័យថាម៉េចនិយាយអំពីការសម្អាតសម្អាតគេហៅតហារ៉ាពីព្រោះនៅក្នុងច្បាប់ហុគមអ៊ីស្លាមមុននឹងយើងសម្បោះយ៉ាងមុននឹងយើងធ្វើអ្វីទាំងអស់គឺយើងត្រូវមានការសម្អាត ឃើញទេហើយនៅក្នុងសិភោវិកោសមធម្មលិកីសាវីគ្រប់ទាំងអស់អ៊ូឡាម៉ាទាំងអស់ដែលសរសេរជីហូកអជីជីជីជីគីតាបណាច្រើនទំព័រច្រើនក្បាលក្តីគឺចាប់ដើមមុនដំបូងផុតដោយតាហារ៉ាការសម្អាតណាហើយគំរូវាយើងដឹងណាអ្នកអ៊ីស្លាមនៅពេលដែលចូលអ៊ីស្លាមគេឲ្យស្ដីពីកាលីម៉ាហើយគេឲ្យធ្វើអីគេងូតទឹកក្នុងមន្តថាឆាវីយើងមិនឲ្យងូតទឹកសម្អាត ចឹងអ៊ីស្លាមចាប់ដើមដំបូងបំផុតគឺនិយាយពីការសម្អាតយើងចង់សម្បាសយ៉ាងយើងយកទឹកសម្បាសយ៉ាងយើងមួយទឹកយូនុបយើងសម្អាតឃើញទេចឹងហើយបានជាការសម្អាតសំខាន់ទៅគេចាប់ដើមដោយ គីតាបតហារ៉ាណាគីតាបតហារ៉ានិយាយពីការសម្អាតអញ្ចឹងយើងមើលនៅក្នុងចំណុចទី1ទី1មានលេខលេខរៀងលេខ3លេខ4លេខ5ក្នុងមួយលេខគឺមួយមសាឡាណាបងប្អូនចាំណា ក្នុងម៉ាឡេគឺមួយមេសាឡាណាមួយហុកុំចង់និយាយថាចឹងចំណុចទី3គឺយើងបានលើកឡើងពីពីសប្តាហ៍មុនគឺពាក់ព័ន្ធទៅនឹងហុកុំទាំង5 wajib mubah makrah sunnat haram អូខេចំណុចទី3នប៊ីសល្លឡោះអាឡៃវសាឡាមមានប្រសាសន៍ថាណា قال النبي صلى الله عليه وسلم بني الإسلام على خمس syahadati an la ilaha illallah wa anna muhammadar rasulullah wa iqamis salah wa ita'iz zakat wa hajjil bait wa saumi ramadan muttafaqun alaih មានន័យថាគេស្ថាបនាអ៊ីស្លាមដោយឈរលើ5ប្រការចឹងអ៊ីស្លាមកើតឡើងដោយសារអីឈរលើ5ប្រការអានោះគេហៅអីគេគេហៅអីគេ5ប្រការគេហៅរូកុនអ៊ីស្ ស្លាមអញ្ចឹងរុកុនអ៊ីស្លាមមានប៉ុន្មានមាន5អូខេចូលលើ5ប្រការទី1ការធ្វើសាសេថាគ្មានទេម្ចាស់ដែលទៅគេគោរពសក្ការៈដល់ពិតប្រកបក្រៅពីអល់ឡោះហើយប៉ុន្តែមូហាម៉ាត់គឺជាអ្នកនាំសាររបស់អល់ឡោះអញ្ចឹងនេះគឺជាអត្ថន័យកាលីម៉ាអស្ហាឌូអល់ឡាអ៊ីឡាហ៊ីឡឡោះវ៉ាអស្ហាឌូអានណាមូហាម៉ាដរ៉ាស៊ូលឡោះឃើញទេតាទី2ប្រតិបត្តិសាឡាត់ មានន័យថាសម្បោះយ៉ាង5វកទូមួយថ្ងៃមួយយប់5ពេលទី3បរិច្ចាគហ្សាកាត់ទី3អីគេចេញគេហៅថាចេញចេញហ្សាកាត់ធ្វើហាជីនៅបៃតិលឡាហ៊ីលហារ៉មនិងការធ្វើធម្មយិត្រាហាជីនៅឯមកាសបៃតិលឡាហ៊ីលហារ៉មណាហើយនឹងអំណត់បួសនៅខែរ៉ម៉ាឌនបួសនៅក្នុងខែរ៉ម៉ាឌនចឹងនេះគឺជាអត្ថន័យនៅក្នុងហាឌីសហ្នឹង ដែលបង្ហាញអំពីរុកុនអ៊ីស្លាមយល់ទេចុះរុកុនអ៊ីស្លាមមានប៉ុន្មានបងប្អូន5អីខ្លះទី1ស្ដី2កេលីម៉ាសាដាអស្ហាដអឡាអ៊ីឡាហ៊ីឡឡោះវ៉ាអស្ហាដអានណាមូហាម៉ាដររ៉ាស៊ូលឡោះទី2សម្បោះយ៉ាងមួយថ្ងៃមួយយប់5ពេលទី3បញ្ចេញហ្សាកាតបរិច្ចាគហ្សាកាតទី4 បួសនៅក្នុងខែរ៉ាម៉ាឌនទី5ធ្វើហាជីនៅបៃទីឡាហ៊ីលហារ៉មអូខេឥឡូវយើងសូមបកស្រាយបន្តិចការធ្វើសាសីថាគ្មានទេម្ចាស់ដែលទៅគោរពសក្ការៈដល់ពិតប្រកបក្រៅពីអល់ឡោះអានឹងអស្ហាឌូអាឡាអ៊ីឡាហ៊ីឡាឡោះខ្ញុំធ្វើសាសីថាគ្មានទេម្ចាស់ដែលទៅគោរពសក្ការៈដល់ពិតប្រកបមានតែអល់ឡោះ ចឹងអស្ហដអឡាអ៊ីឡាហ៊ីឡឡោះនេះគឺជាការដឹងរបស់ខ្ញុំបំរើអល់ឡោះម្នាក់ម្នាក់ណាគេខ្ញុំបំរើអល់ឡោះហ៎ខ្ញុំបំរើរបស់អល់ឡោះម្នាក់ម្នាក់ណាគេហ្នឹងយើងទាំងអស់គ្នាមិនមហាម៉ាត់ទេនប៊ីមហាម៉ាត់ជាជាអ្នក នាំសារយើងទាំងអស់គ្នាជាខ្ញុំបំរើរបស់អល់ឡោះម្នាក់ម្នាក់យើងត្រូវដឹងថាម៉េចការអ៊ីតិកតណាការអ៊ីតិកតបានន័យថាអីគេអ៊ីតិកតហ្នឹង ការជឿណាការអេតិកតការជឿមានន័យថាភាពជឿជាក់របស់វា និងការប្រកាន់ភ្ជាប់របស់វាថាពិតណាស់មិនស័កសមគោរពសក្ការៈទៅចំពោះនរណាម្នាក់ក្រៅពីអល់ឡោះតែមួយគត់នោះទេ ដល់គ្មានការធ្វើជ្រឹកចំពោះអល់ឡោះអញ្ចឹងឲ្យដឹងពីអត្តន័យឡាអ៊ីឡាហ៊ីឡឡោះអស្ហាឌូអល់ឡាអ៊ីឡាហ៊ីឡឡោះគឺយើងទៅអ៊ីតិកាត់ជឿក្នុងចិត្តថា អត់មានម្ចាស់ណាផ្សេងក្រៅពីអល់ឡោះគឺមានអល់ឡោះតាឡាតែមួយគត់ហើយដែលយើងត្រូវគោរពសក្ការៈដែលយើងសុំទូអាដែលយើងសំពះដែលយើង ធ្វើអ៊ីបារ៉ាត់ហ្នឹងទៅចំពោះអល់ឡោះតែមួយគត់ដោយឲ្យមានធ្វើសេរីកបើសិនជាយើងធ្វើសេរីកសុំម្ចាស់ផ្សេងសុំវត្ថុសាសិទ្ធផ្សេងក្រៅពីអល់ឡោះគឺមានន័យថាយើងនឹងអីគេមានន័យថាយើងនឹងសេរីកនឹងអល់ឡោះ ហើយអាកាលីម៉ាឡាអ៊ីឡាហ៊ីឡឡោះរបស់យើងនឹងគឺអត់ពិតយើងសាកសីអះអាងថាអត់មានម្ចាស់ណាផ្សេងក្រៅពីអល់ឡោះទេក៏ប៉ុន្តែនៅពេលដែលយើងខ្លាចយើងបន់ស្រន់យើងបួងសួងរកអ្នកផ្សេងក្រៅពីអល់ឡោះអញ្ចឹងមានន័យថាការអះអាងរបស់យើងคล้ายคล้ายឥឡូវអញ្ចឹងកន្លែងហ្នឹងពាក់ព័ន្ធនឹងគោលជំនឿរបស់របស់យើងជាអ្នកអ៊ីស្លាមតើដោយហេតុនេះហើយណាចំណុចបន្តទៀតដោយហេតុនេះហើយចាំបាច់ចំពោះខ្ញុំបំរើអល់ឡោះគ្រប់រូបណា យើងនិយាយពីសប្តាហ៍មុនពាក្យថាចាំបាច់នេះមានន័យថាអីគេវ៉ាយឹបវ៉ាយឹបចំពោះខ្ញុំបម្រើរបស់អល់ឡោះគ្រប់រូបត្រូវស្មោះសរស្មោះសរមានន័យថាម៉េចអូនស្មោះសរមានន័យថាម៉េចហ៎ស្មោះត្រង់ឬក៏ភាសាអ៊ីស្លាមយើងហៅថាម៉េចអ៊ីខ្លាសយល់ទេអ៊ីខ្លាសអ៊ីខ្លាសបានថាធ្វើអាម៉ាល់លិលឡាយ៉ាងអ៊ីខ្លាសចំពោះអល់ឡោះ ស្មោះសរជាមួយអល់ឡោះដោយអត់ចង់បានលុយអត់ចង់បានប្រយោជន៍អត់ចង់បានអីពីអ្នកណាទេណាចឹងមានតែត្រូវត្រូវស្មោះសរចំពោះអល់ឡោះរាល់កិច្ចការសាសនាទាំងអស់គេគេហៅថាកិច្ចការសាសនាអីគេខ្លះកិច្ចការសាសនាកិច្ចការសាសនាមានយ៉ាងមានអីទៀតបួមានអីទៀតឌូអាមានអីទៀតសូត្រកូរ៉ានមានអីទៀតហ្សិគៀត តស្បេះលក្ខនឹងលក្ខរាល់កិច្ចការសាសនាត្រូវមានភាពស្មោះសរអ៊ីខ្លាសចំពោះណាគេចំពោះអល់ឡោះចឹងហ៎បើអត់មានស្មោះសរទេអល់ឡោះអត់ទទួលយកទេហើយរាល់អ៊ីបាដទាំងឡាយទាំងក្នុងនិងក្រៅអកន្លែងនេះយើងត្រូវយល់គេហៅអ៊ីបាដាតទាំងក្នុងទាំងក្រៅអ៊ីបាដាតមានអ៊ីបាដាតក្នុងអ៊ីបាដាតក្រៅអ៊ីបាដាតក្នុងយ៉ាងម៉េច ហ៎អ៊ីបារ៉ាត់ក្នុងមានន័យថាអ៊ីបារ៉ាត់ក្នុងចិត្តអ៊ីបារ៉ាត់ក្នុងចិត្តអ៊ីបារ៉ាត់ក្នុងចិត្តរបស់យើងការតវកលជាមួយអល់ឡោះខ្លាចអតកវ៉ាអពពន់នឹងចិត្តចិត្តគេហៅថាអ៊ីបារ៉ាត់ក្នុងចិត្តដល់អ៊ីបារ៉ាត់ខាងក្រៅគឺអីគេអ៊ីបារ៉ាត់ខាងក្រៅឬក៏សយោតសម្បោះយ៉ាងណាឌូអាលើសំឡេងយើងធ្វើហាជីចឹងទៅចេញសកាត់មានក្នុងគេឃើញទេក្រៅខ្លួនអញ្ចឹងអ៊ីបារ៉ាត់ទាំងក្នុងទាំងក្រៅ គឺចំពោះអល់ឡោះតែមួយគត់គ្មានការធ្វើសិរិកចំពោះអល់ឡោះដោយប្រការណាមួយឡើយចំពោះគ្រប់កិច្ចការសាសនាទាំងអស់ណាគ្រប់កិច្ចការសាសនាទាំងអស់ហើយនេះគឺជាមូលដ្ឋានគ្រឹះនៃសាសនាអ៊ីស្លាមជាមូលដ្ឋានគ្រឹះនៃសាសនារបស់បណ្ដារ៉ាស៊ូលទាំងឡាយមានន័យថាសាសនារ៉ាស៊ូលទាំងអស់មិនតែនប៊ីយើងមហាម៉ាត់ទេណា នប៊ីយើងមូហាម៉ាត់នប៊ីមុនមុនរ៉ាស៊ូលមុនមុនទាំងអស់ការធ្វើអ៊ីបាដាតត្រូវមានការអ៊ីខ្លាសចំពោះអល់ឡោះស៊ុបហានហ៊ូវតាអាឡាណាអល់ឡោះមានបន្ទូលថាអល់ឡោះមានបន្ទូលថាម៉េចកលតាអាឡា وما أرسلنا من قبلك من رسول إلا نوحي إليه أنه لا إله إلا أنا فاعبدون miền đây thà miền đây thà mấy à an mồi mấy miền đây thà mấy an po thì buồn à đó đây po thì buồn à miền đây thà đó vô à យើងនោះឡើយអញ្ចឹងអាយ៉ាហ្នឹងដូចអាយ៉ាដែលយើងរៀនដែរវ៉ាម៉ាអរសាល់ណាវ៉ាម៉ាអរសាល់ណាមីនកាប់លីកាមីនរ៉ាស៊ូលិនអ៊ីឡានូហ៊ីអ៊ីឡៃហ៊ីអានណូឡាអ៊ីឡាហ៊ីអ៊ីឡាអានាហ្វាប៊ូឌូនអល់ឡោះថាយើងមិនបានបញ្ជូនរ៉ាស៊ូលណាម្នាក់ពីមុនអ្នកនោះទេឲ្យមូហាម៉ាត់លើកឡើងតែយើងបានផ្ដល់វ៉ាហ៊ី ទៅកាន់គេថាវ៉ាហ៊ីឯគេអល់ឡោះតាឡាឲ្យយីប្រីលនាំសារមកកាន់រ៉ាស៊ូលមុនមុនប្រាប់ទាំងអស់ប្រាប់ថាម៉េចមានទេម្ចាស់ឡាអ៊ីឡាហអ៊ីឡាអាណាហ្វាប៊ូឌូនគ្មានទេម្ចាស់ដែលទៅគោរពសក្ការៈដល់ពិតប្រកបក្រៅពីអល់ឡោះនោះឡើយគ្មានម្ចាស់ណាក្រៅពីអល់ឡោះនោះឡើយហ្វាប៊ូឌូនដូច្នេះចូលពួកអ្នក គោរពធ្វើអ៊ីបាដាតមកចំពោះយើងចុះអញ្ចឹងមានន័យថាណាប៊ីទាំងអស់ឲ្យតាណាប៊ីឲ្យតារ៉ាស៊ូលណាឲ្យតាណាប៊ីឲ្យតារ៉ាស៊ូលដែលអល់ឡោះចាត់តាំងមកគឺត្រូវតែពំនាំបង្រៀនអប់រំនៅកាលីម៉ាឡាអ៊ីឡាហ៊ីឡឡោះទាំងអស់មិនថាតាណាប៊ីយើងមូហាម៉ាត់ទេយល់ទេចាចំណុចទី5អានេះយើងនិយាយពីឡាអ៊ីឡាហ៊ីឡឡោះមួយ ណាឡាអ៊ីឡាហិល្លាឡោះមួយនេះពីណាពីណាអង្គុយមកអង្គុយមកអង្គុយមកអើអង្គុយមកទៀតអង្គុយមកនោះអើអាចំណុចទី5ការធ្វើសាកសីថាមូហាម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះនៅពេលដែលយើង ថាអស្ហាឌូអានណាវ៉ាអស្ហាឌូអានណាមូហាម៉ាត់រ៉ាស៊ូលឡោះខ្ញុំធ្វើសាកសីថា ពិតណាស់មូហាម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះតើមានន័យថាម៉េចគេចង់ឲ្យយើងធ្វើម៉េចគេទៀមទាពីយើងឲ្យធ្វើអីខ្លះចង់និយាយតែចឹងគេទៀមទាយើងធ្វើអីខ្លះគឺមានន័យថាខ្ញុំរបស់អល់ឡោះម្នាក់ម្នាក់ត្រូវជឿជាក់ថាពិតណាស់អល់ឡោះបានបញ្ជូនមូហាម៉ាត់សល្លឡោះអាឡៃសាឡាមទៅកាន់មនុស្សលោកនិងយិនណាអល់ឡោះបានបញ្ជូនទៅកាន់មនុស្សហើយនិងយិនមិនតែមនុស្សម្នាក់ឯងទេគឺមនុស្សហើយនឹង យិនដើម្បីប្រាប់ដំណឹងរីករាយនិងដំណឹងអាក្រក់ដល់ពួកគេ អ្នកដែលធ្វើល្អរីករាយចូលសុរកាអ្នកដែលធ្វើអាក្រក់ប្រាប់អំពី ដំណឹងអាក្រក់គឺនរកានោះរបស់អល់ឡោះសុបហានតាឡាថែមទាំងពាវនាវពួកគេទៅកាន់តៅហេតហើយគេតៅហេតហ្នឹងហ៎តៅហេតយើងរៀនយ៉ាងហ៎អើតៅហេតនិយាយពីអីហ៎អ៊ីហ្វរ៉ាឌុលឡោះ តាឡាមានន័យថាម៉េចការទទួលស្គាល់អល់ឡោះជាចាស់តែមួយនេះតៅហេតណាអញ្ចឹងហ្នឹងហៅតៅហេតដោយបងលើកឡើងថាម៉េចអ៊ីហ្វ្រ៉ាឌុលឡោហ៊ីតាឡាការទទួលស្គាល់អល់ឡោះតាឡាតែមួយអញ្ចឹងអាហ្នឹងគេហៅថាតៅហេតអញ្ចឹងយើងជឿអល់ឡោះតែមួយម្ចាស់របស់យើងតែមួយគោរពទៅចំពោះអល់ឡោះតាឡាតែមួយសមក៏ចំពោះអល់ឡោះតាឡាតែមួយឃើញទេអ្នកដែលឲ្យរស់ក៏អល់ឡោះតាឡាតែម្នាក់អ្នកដែលឲ្យយើងស្នាប់ក៏អល់ឡោះតាឡាតែម្នាក់អាហ្នឹងពាក់ព័ន្ធទៅនឹងតៅហេត ដែលហៅថាគោលជំនឿរបស់យើងនិងការប្រតិបត្តិតាមអល់ឡោះអញ្ចឹងរ៉ាស៊ូលនឹងអំពាវនាវដាក់វ៉ាទៅរកតៅហេតហើយឲ្យគ្រប់ធ្វើអ៊ីបារ៉ាត់ទៅតាមអល់ឡោះណាតាមអល់ឡោះដោយជឿលើ ការ ប្រាប់ ដំណឹងរបស់ លោក មានន័យថាត្រូវជឿលើការប្រាប់របស់នប៊ីបើនប៊ីប្រាប់ហើយអត់ជឿយើងថាអស្ហាឌូអល់ឡាអ៊ីឡាហ៊ីឡឡោះណា សូមស្ងាត់សូមស្ងាត់អស្ហាឌូអល់ឡាវអស្ហាឌូអានណាមូហាម៉ាត់រ៉ាស៊ូលឡោះហើយអឺខ្ញុំធ្វើសាកសីថាមូហាម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះយើងអះអាងថាអញ្ចឹងយើងធ្វើធ្វើសាកសីថាអញ្ចឹងតែនៅពេលដែលនប៊ីមូហាម៉ាត់ប្រាប់ហើយយើងអត់ជឿអញ្ចឹងមានន័យថាយើងអះអាងខ្លាំងខ្លាចហើយអញ្ចឹងហ៎ចាំបើទទួលស្គាល់នប៊ីជារ៉ាស៊ូលនប៊ីប្រាប់អ្វីយើងត្រូវជឿចាំបាច់ត្រូវជឿនៅអ្វីដែលនប៊ីប្រាប់គ្រប់បែបយ៉ាងគ្រប់រឿងរ៉ាវទាំងអស់រឿងដែលយើងអត់ឃើញក៏ដោយ នប៊ីប្រាប់ថាស្លាប់ទៅត្រូវអាសើបអីគេស្លាប់នៅកបួរម្លាយកាត់មកសួយម្លាយណាវាយធ្វើទរណកម្មអ្នកដែលធ្វើអំពើដុសាធ្វើអំពើបាបកម្មចូលដល់ការរបស់អល់ឡោះស្មាតអាឡាអញ្ចឹងយើងអត់ដែលឃើញទេយើងអត់ដែលស្លាប់ទេក៏ប៉ុន្តែយើងត្រូវជឿនប៊ីប្រាប់បើយើងអត់ជឿនប៊ីមានន័យថាយើងទទួលស្គាល់នប៊ីជារ៉ូសូលហ្នឹងគឺការអះអាងគ្រាន់តែមាត់ទេចា ដំណឹងជឿលើការប្រាប់ដំណឹងរបស់លោកនិងគោរពតាមបទបញ្ជារបស់នប៊ីសល្លោះអាឡៃសាឡាំណានប៊ីប្រានប៊ីប្រាប់ទៅជឿនប៊ីប្រាត្រូវធ្វើឃើញទេនប៊ីប្រាប់ទៅជឿនប៊ីប្រាត្រូវធ្វើព្រមទាំងវិចារអំពីបំរាមរបស់លោក បានថាអ្វីដែលនប៊ីហាមយើងត្រូវជៀសវាងចឹងទេអូនប៊ីហាមអីខ្លះអ្ហ៎ នប៊ីប្រើឲ្យយើងធ្វើអីខ្លះប្រើធ្វើអីគេអស់សម្បោះយ៉ាងនប៊ីប្រើអីទៀតទៀតឲ្យបួសនប៊ីប្រើឲ្យធ្វើអីទៀតចេញសកាតនប៊ីប្រើឲ្យធ្វើអីទៀតនប៊ីប្រើឲ្យរៀនរៀននប៊ីប្រើហ៎ប្រើអត់ប្រើនប៊ីប្រើឲ្យធ្វើអីទៀតធ្វើល្អចំពោះពុកម្ដាយ ស្ដាប់បង្គាប់កតញ្ញូចំពោះពុកម្ដាយនប៊ីប្រើអត់ប្រើអល់ឡោះប្រើអត់ប្រើហើយចុះនប៊ីហាមតែខ្លះដល់នប៊ីប្រើយើងតាមហ៎ហ៎អានោះត្រូវតាមចម្លើយត្រូវតាមបើសួរតាមមែនតាមលេងអាហ្នឹងយើងកំភ្លេចយើងធ្វើសាកសីថាមូហាម៉ាត់ជាអ្នកនាំសារនាំសារមកប្រាប់យើងយើងយើងអះអាងខ្លួនឯងហ្នឹងមូហាម៉ាត់នាំសារប្រាប់យើងប្រាប់យើងយ៉ាងយើងតាមយើងជឿ ជឿណាហើយជឿយើងតាមអត់តាមត្រូវតាមណាអរនប៊ីបួសនប៊ីប្រាប់យើងបួសយើងទៅបួសអឥឡូវដល់នប៊ីខត់ណោះហាមអីទេនប៊ីហាមអីទេផឹកស្រាមិនលេងបៀគេថាលបាយស៊ីសងបាល់ណាលេងបាល់កីឡាគេថាឆ្លងគ្នាអាហ្នឹងក៏លបាយស៊ីសងដែរយល់ទេកុំគេថាបៀបៀ អេក្រៅវិបៀលេងបាល់អត់អីបាល់ស៊ីលុយបាល់ស៊ីលុយក៏ល្បែងស៊ីសងដែរហើយអីគេបោះប៊ុលណាបោះប៊ុលដុកចុះដុកឡើងឈ្នះដាក់បាល់ឈ្នះ10000តែចាញ់អស់10000អាហ្នឹងហាត់ប្រានមែនក៏ប៉ុន្តែកាលណាភ្នាល់ដាក់ជាលុយភ្នាល់ដាក់ប្រយោជន៍គេចាត់ទុកថាល្បែងស៊ីសងកាលណាល្បែងស៊ីសងក៏វាមិនហិចហារ៉ាមចឹងហ៎ហារ៉ាមយូសា ហើយមួយទៀតជួនកាលអត់អត់អត់អត់ភ្នាល់ដាក់លុយទេណាភ្នាល់គ្នាអាណាចាញ់ចាញ់ទឹកសុទ្ធចាញ់បាកាចាញ់បាកាដាក់ខារបាវអញ្ចឹងទៅអានោះស៊ីសងអត់ណាហ៎ស៊ីសងណាអានោះភ្នាល់ចឹងនិយមនៃការលបែងស៊ីសងអីគេការសន្យារវាងទ្វេភាគីដែលមាន ម្ខាង ទទួលផលចំណេញម្ខាង ខាតអាហ្នឹងលបាយស៊ីសងហើយឲ្យមានទ្វេភាគីចង់និយាយថាមិនមែនម្នាក់ទល់ម្នាក់ណាមកក្រុមទល់មកក្រុមក៏ដោយ10នាក់ទល់10នាក់ក៏ដោយមាន2ខាង ដែលកាលណាឈ្នះមួយខាងចំណេញមួយខាងខាតអាហ្នឹងលបាយស៊ីសង តែបើសិនជាមួយខាងឈ្នះចំណេញអាខាងចាញ់អត់ខាតអាហ្នឹងអត់ហៅលបាយស៊ីសងទេឧទាហរណ៍អីគេមានអ្នកអឺដាក់ដាក់ដាក់ឲ្យណា ដាក់ឲ្យថាបើសិនអ្នកណាខំធ្វើការហ្នឹងបានហើយមុនបានទទួលរង្វាន់ប្រហែល50000 100000ឧទាហរណ៍អញ្ចឹងគាត់ខំធ្វើការបានហើយមុនគាត់បានរង្វាន់ដល់អ្នកធ្វើហើយក្រោយចាញ់ហ៎យើងហៅថាចាញ់តែគាត់ខាតអត់អត់ខាតទេព្រោះការងារត្រូវធ្វើដូចគ្នាអានេះគេហៅថាការលើកទឹកចិត្តអាហ្នឹងជាមិនមែនបែងការភ្នាល់ទេតែបើយើងភ្នាល់ណាចាញ់ដាក់បាកាចាញ់ចេញឡៃបាកា យ៉ាចុះដល់អ្នកចាញ់អស់បាកាសមកកេះអស់4 50000ទេដល់អ្នកឈ្នះចំណេញ អាហ្នឹងរបាយស៊ីសអញ្ចឹងលេងប៊ូលលេងម៉ាល់មិនមែនតែលេងបៀណាបងប្អូនតើយល់ទេមិនតែលេងបៀមិនតែចាក់ប៉ោងណាមួយមីបដាមអត់តែឃើញបៀចាក់ប៉ោងលេងលេងលេងក៏ហារ៉ាមឌូសាដែរដល់បាល់វាយម៉ាសេច5000ម៉ាសេច5000ដល់ក្បែរក្បែរផ្ទះហ្នឹងស៊ីលុយទៅវិញទៅមកនាំគ្នាទៅវិញទៅមកអត់គិតថាឌូសាអាហ្នឹងយើងយល់អត់ដល់ ចឹងទេចឹងទេឡងចាអូខេតទៀតចឹងចឹងអាហ្នឹងនប៊ីខតណានប៊ីខតយើងត្រូវតែគោរពប្រតិបត្តិតាមអ្វីដែលនប៊ីខតយើងត្រូវជៀសវាងហើយប៉ុណ្ណាมันអាចកើតមានសេរីសួស្តីក្នុងលោកីអីគេសេរីសួស្តីមានថាបរកាត់រ៉ហ្មាត់ភាពរីកចម្រើនរីករាយលើទុនយ៉ានេះអត់កើតមានទេ នៅថ្ងៃបរលោកក៏អាចកើតមានចំពោះយើងដែរលើកលែងតែមានជំនឿនិងប្រតិបត្តិតាមនប៊ីសល្លោះអាឡៃសាឡាមព្រមទាំងផ្ដល់អត្ថភាពនៃការស្រឡាញ់ចំពោះលោកខ្លាំងជាងគេ ខ្លាំងជាងខ្លួនឯងខ្លាំងជាងកូនចៅទាំងអស់មានន័យថាចង់រីករាយទុនយាអាខិរ៉ាតហ្នឹងតលតែធ្វើតាមនប៊ីតលតែស្រឡាញ់នប៊ីជាងខ្លួនឯងយេស្រឡាញ់នប៊ីជាងខ្លួនឯងព្រមអត់ហ្នឹងព្រមទេស្រឡាញ់នប៊ីជាងខ្លួនឯង មកអីស្រឡាញ់នប៊ីជាងខ្លួនឯងហ៎ស្រឡាញ់ជាងឪពុកម្ដាយជាងកូនចៅយើង អាហ្នឹងបានអ៊ីម៉ានពេញលេញណាចាកន្លែងណាដែលបញ្ជាក់ថាស្រឡាញ់នប៊ីជាងខ្លួនឯងឥឡូវឧទាហរណ៍ថានប៊ីហាមិនឲ្យយើងធ្វើបកាដុសាប៉ុន្តែមនុស្សហៅយើងទៅធ្វើបក់ធ្វើទេឈប់រាប់អានទេ ឥឡូវពិសេសយុវជនណាហើយផឹកមួយអញបើអាចផឹកទេឈប់រាប់អាននេះអញ្ចឹងណាហើយផឹកហ្នឹងនៅវាហាមអត់ហាមអញ្ចឹងបើថាដល់សារមណ្ឌលចេតនាកាលណាអត់ផឹកមួយវាមកអឺគេមកកែវមកមកតយទេខ្លាចវាខឹងអញ្ចឹងអាហ្នឹងបានថាអត់ឲ្យតម្លៃឲ្យនប៊ីនប៊ីដល់ខំហាមហ្នឹងយើងឲ្យតម្លៃពូម៉ាយើងជាងកន្លែងហ្នឹងចង់និយាយថាយើងតស្រឡាញ់នប៊ីជាងបុគ្គលជាងមនុស្សដទៃសូម្បីតែខ្លួនយើងចឹងដែរសូម្បីខ្លួនយើង ចឹងមើលនៅសម័យនប៊ីសាហាបតហ៊ានទៅស្លាប់ទៅយីហឺតទៅច្បាំងកាប់កដាច់ដៃដាច់ជើងដាច់ក្បាលស្លាប់ដើម្បីការពារនប៊ីដើម្បីការពារអកមៃស្លាមគេហៅថាស្លាប់ឆែតឃើញទេកន្លែងហ្នឹងអ្នកដែលអះអាងថានប៊ីជារ៉ាស៊ូលជាមូហាម៉ាត់ជារ៉ាស៊ូលគឺគេហ៊ានចឹងនេះអ៊ីម៉ានដល់កំពូលយកអត់តន់ហ្នឹងចឹងថ្ងៃនេះនិយាយអំពីអ៊ីម៉ានយ៉ាអល់ឡោះបានជួយជ្រោមជ្រែងលោក បានន័យថាអល់ឡោះជួយជុំត្រែរបស់យើងដោយផ្ដល់បារមីអេឥឡូវនេះបារមីនឹងត្រូវខុសអឺភាសាអារ៉ាប់ហៅថាមុយីសាណាមុយីសាតអូនយល់ទេមុយីសាតអល់ឡោះជួយណាប៊ីដែលផ្ដល់មុយីសាតយល់ទេមុយីសាតយល់ទេបើសិននិយាយថាបារមីយល់ទេយល់ទេយល់អីគេបារមីមានអាភិបប្រសាថ្លៃថ្លាអញ្ចឹងទេតែបើប្រើជាមួយមុយីសាតវាអត់ត្រូវទេ បើគាត់ណាក្បែរក្បែរអញ្ចឹងណាមុយីសិតនេះអ្វីដែលអល់ឡោះផ្ដល់ឲ្យនប៊ីដែលមនុស្សលើលោកីមិនអាចធ្វើដូចឧទាហរណ៍នប៊ីអ៊ីសាអល់ឡោះឲ្យមុយីសិតរបស់គាត់មិនអីគេមនុស្សស្លាប់ហើយហៅរស់ឡើងវិញណាមនុស្សស្លាប់ហើយគាត់ហៅរស់ឡើងវិញហើយអញ្ចឹងមនុស្សណាធ្វើបានទេអត់អាហ្នឹងគេហៅមុយីសិតនប៊ីមូសា ពេលដែលគ្រូធ្មប់យកខ្សែវិញបោះខ្លាយទៅជាពស់ប្រប៉ិនដើមដូងណាអល់ឡោះឲ្យបោះដបងអាដបងច្រត់គាត់ហ្នឹងបោះទៅខ្លាយទៅជាពស់ធំលេបនឹងអស់គ្រូធ្មប់ល្បីល្បីជំនាញធ្វើអត់បានអាហ្នឹងគេហៅថាមួយីមួយីសាតហើយនប៊ីយើងមហាម៉ាត់សល្លោះអាឡៃហ៊ីសឡាមឯគេមួយីសាតរបស់គាត់កូរ៉ានកូរ៉ាននឹងភាសាកាឡាមភាសាមួយដែលដូចកំណាបបើខ្មែរគេហៅតែកំណាបណានៅសម័យនប៊ីមនុស្សបកកែលេងសំដីលេងពាក្យខ្លាំងបំផុត ប៉ុន្តែដល់ពេលដែលនប៊ីសូត្រកូរ៉ានស្ដាប់ឡើងភ្លឹកអត់ដឹងថាណានាចេះអ្នកចេះធ្វើបានដូចអត់បានទេនប៊ីថាបើឯងខ្លាំងធ្វើឲ្យបានដូចកូរ៉ានមកសូរ៉ោះបានណាកុំថាឡើមកូរ៉ានមកសូរ៉ោះក៏បានដែររហូតដល់ឥឡូវធ្វើអត់បានដូចទេអានោះទី1ទី2ទៀតមូយីសាននប៊ីឯគេឲ្យខែបួងខែបួងឯងហៅខែបួងឯងខែប្រច័នបែកជា2 ពេលដែលអ្នកកាហ្វៀអត់ជឿថាអត់ជឿទេមូហាម៉ាត់ថាជាអ្នកជានប៊ីអត់ជឿទេបើចង់ឲ្យជឿបង្ហាញមកបង្ហាញបង្ហាញអ្វីដែលជាផោះតាំងចឹងឯងឲ្យខែបែរជា2មកជឿចឹងនប៊ីសុំពីអល់ឡោះឲ្យខែខែបែរជា2ខែអ៊ីកតារ៉ាបតសាអាទួនឆកកលកមរថ្ងៃកិយាម៉ាត់ចិត្តមកដល់ហើយខែក៏បែរជា2ដែរខែយើងណាបែកមកជំហៀងទៅនេះមកជំហៀងទៅនោះហើយបែកមែនតើណា បងប្អូនសិក្សាពីខាងផែនដីវិទ្យានឹងដឹងភពប្រច័ណ្ឌណាមានស្នាមដែលគេអ្នកជាសាស្ត្រអត់ដឹងថាហាក់ដូចជាធ្លាប់បែកជាពីរហើយជាប់នេះវិញតែតាមការពិតអល់ឡោះប្រាប់ក្នុងកូរ៉ានដល់សម័យនប៊ីគឺអ្នករស់នៅសម័យនប៊ីឃើញផ្ទាល់ភ្នែកខែមួយហៀងទៅនេះមួយហៀងទៅនោះអល់ឡោះឲ្យអញ្ចឹងអាហ្នឹងគេហៅថាអីគេមុជីសាតដែលយើងប្រើភាសាខ្មែរឡើងឡើងហ្នឹងបកប្រែថា បារមីតែបារមីហ្នឹងវាអត់ដល់ណាប៉ុន្តែអត់ដឹងថាពាក្យអីបើថាមុយិសិនខ្លាចថាវាអត់យល់អញ្ចឹងទៅយ៉ាដើម្បីជាសក្ខីភាពនៃការនៃការនាំសាររបស់លោកបើថាមុយិសិនដើម្បីបញ្ជាក់ថានប៊ីពិតជារ៉ាស៊ូលមែនតើមិនមែននឺសមកកុហកទេបើថាអត់មានមុយិសិនទេគេអត់សូវជឿអញ្ចឹងណាមនុស្សម្នាក់ប្រឆាំងអត់ជឿជួនកាលឃើញមុយិសិនហ្នឹងហើយនៅតែអត់ជឿដដែលយ៉ា ផ្ដល់ជូនដល់ដំណឹងដល់គ្រប់លក្ខណៈសុជីវធម៌ថ្លៃថ្នូរខ្ពង់ពោះនិងសក្តីប្រកបទៅដោយ hidayah ការចងលំហាញនិងអណិតស្រឡាញ់និងការពិតក្នុងសាសនាអ៊ីស្លាមព្រមទាំងប្រការល្អទាំងឡាយទាំងក្នុងលោកីនិងថ្ងៃបរលោកចឹងនប៊ីនាំមកនៅសេចក្តីថ្លៃថ្នូរគ្រប់យ៉ាងសុជីវធម៌ល្អអឺ hidayah និងការពិតនៅក្នុងសាសនាអ៊ីស្លាមអាខ្លៃៗអត់មានទេមានតែពិតចានៅក្នុងថ្ងៃបរលោក ដុនយ៉ារហូតដល់ថ្ងៃអាខិរ៉ាត់យើងចូលដល់ទំព័រមួយទៀតផោះតាងដ៏ធំបំផុតរបស់នប៊ីសល្លោះអាឡៃសាឡាមនោះគឺគម្ពីរអល់កុរអានបើយើងនិយាយថាមិញផោះតាងហ្នឹងគឺបុយេសាធំបំផុតរបស់នប៊ីគឺគម្ពីរអល់កុរអានគម្ពីរអល់កុរអានដ៏ធំថ្កើងដែលនៅក្នុងនោះពោពេញទៅដោយដំណឹងបទបញ្ជា និងបំរាមពិតប្រកបឥតខ្លាំងខ្លាយនៅក្នុងកុរអានមានអីខ្លះ នៅក្នុងកូរ៉ានមានទី1ដំណឹងដំណឹងអីគេព័ត៌មានពីអតីតកាលសម័យនប៊ីអាដាមយ៉ាងម៉េចសម័យនប៊ីនូហ៍នប៊ីហូតសលេះអ្នកធ្វើកាហ្វេសម័យនប៊ីហ្វីរអោនសម្រាប់នប៊ីមូសាអឺនប៊ីនូហ៍សំពៅអល់ឡោះឲ្យលេចឌុនយ៉ានៅសល់តែមនុស្សមើលសំពៅយ៉ាងម៉េចយ៉ាងម៉េចយើងដឹងដោយសារអីដោយសារមានក្នុងកូរ៉ានកូរ៉ានប្រាប់ដំណឹងទី1ដំណឹងក្នុងកូរ៉ានហ្នឹងមួយផ្នែកមួយផ្នែកទៀតបទបញ្ជា មានថាប្រើប្រើឲ្យយ៉ាងប្រើឲ្យបួងប្រើចេញសកាត់ប្រើឲ្យធ្វើល្អប្រើគ្រប់ចំពោះពងម្ដាយប្រើឲ្យធ្វើល្អចំពោះអ្នកចិត្តខាងធ្វើឲ្យប្រើឲ្យធ្វើល្អចំពោះកូនកំព្រាប្រើហៅថាបទបញ្ជានៅក្នុងសាសនាអ៊ីស្លាមអញ្ចឹងអាទាំងអស់ហ្នឹងអត់មានខ្លាំងខ្លាយទេគឺពិតប្រាកដចាអញ្ចឹងអាទាំងអស់យើងនិយាយមែនគឺនិយាយអំពីអស្ឆាឌូអល់ឡាអ៊ីឡាហ៊ីឡឡោះវ៉ាអស្ឆាឌូអានណាមូហាម៉ាដរ៉ាស៊ូលឡោះអានឹងពាក់ព័ន្ធនឹងជំនឿឬកនទី1សង្ខេបទៅប៉ុណ្្នឹងឯង ក្រោយមកទៀតពាក់ព័ន្ធទៅនឹងញ៉ាំងបួសហ្កាត់ឬអាជីអានឹងពាក់ព័ន្ធហុកុំមកអញ្ចឹងយើងចាប់ដើមដល់អីគេបន្ទាប់ពីអស្ចារ្យអល់ឡាអ៊ីឡាហ៊ីឡឡោះយើងបកស្រាយមិញហើយគឺយើងចូលដល់សម្បាយ៉ាងចូលដល់គេសម្បាយ៉ាងសម្បាយ៉ាងគេឲ្យឈ្មោះគេសាឡាតណាសាឡាតភាសាយើងគួរតែនិយមប្រើមីមីពីដើមហៅសាឡាតអត់ចេះស្ដាប់ទេមីចេះស្ដាប់ទេហ៎ Ya, bah sembahyang dang ya. Eh? Ya. Sembahyang itu bisa Malay. Salat nang bisa Arab. Inna salata kanat 'alal mu'minina kitaban mawquta. Ya Nabi Allah di dalam Quran, eh? Inna salat pernah salat ya. Chia kata bekaj terleun nak dal min iman, dal min pe wali lo. Jang jeung pra pira salat. Salat nang bisa Arab, bisa Quran. ដល់ម្ល៉េះយូយកមកប្រើប្រើភាសាសម្បាសយ៉ាង ខ្មែរ យើងហៅថាថ្វាយបង្គំឬក៏គ្រប់ប្រតិបត្តិអញ្ចឹងណាអញ្ចឹងលឿនចង់ប្រើថាបើសម្បាសយ៉ាងភាសាម្លេបីបីយល់ប៉ុន្តែមិនមានឥឡូវអត់ចេះម្លេអត់ចេះម្លាយូអត់យល់វិញចាបើប្រើម្យ៉ាងយើងកាយល់ខ្លះខ្លះតែបើមីមីដឹងម្យ៉ាងយល់ហ៎បើក្មេងៗឥឡូវនេះប្រើច្រើនប្រើតែពាក្យថាសាឡាតអញ្ចឹងហ៎យ៉ាឥឡូវប្រើទាំងពីរ សាឡាត់យ៉ាងយ៉ាងសាឡាត់ណាសាឡាត់យ៉ាងយ៉ាងសាឡាត់ចឹងមុននឹងចូលដល់សាឡាត់ហ្នឹងមុននឹងសម្បះយ៉ាងគេធ្វើអីគេអ៊ីស្លាមយើងត្រូវងូតទឹកត្រូវយកទឹកម្យ៉ាងចឹងហ៎បើអត់យកទឹកម្យ៉ាងយ៉ាងបានហ៎អត់មិនបានអត់យ៉ាងបានបានបានយ៉ាងបានតែអត់បានបានឡើយយ៉ាងបានតែអត់សះអាហ្នឹងអាហ្នឹងអាហ្នឹងមិនត្រូវណាបើអត់យកទឹកម្យ៉ាងម្យ៉ាងបានតែវាអត់សះ ចឹងដើម្បីយកទៅសម្បោះយ៉ាងដើម្បីដើម្បីសម្បោះយ៉ាងត្រូវទៅសម្អាតដល់យកទៅសម្បោះយ៉ាងបើមានយុនុបយកទៅធ្វើអីគេមួយទឹកយុនុបមួយមិនចេះនេះអត់ចេះទេណាយ៉ាចឹងនៅក្នុងនេះយើងមានយ៉ាគេហៅថាសម្អាត address តូចនិង address ធំចឹងសម្អាតយកគេទៅសម្អាតយកទឹក មុននឹងយើងចូលដល់របៀបសម្អាតយើងស្គាល់ទឹកទៀតព្រោះទឹកហ្នឹងបើយើងយកទឹកអត់ស្អាតទេយកមកសម្អាតក៏វាអត់ជ្រះដែរអញ្ចឹងនៅក្នុងបែបនេះគឺនិយាយគេ faslun fil miyah វគ្គស្ដីអំពីទឹកហើយមេសួរថាទឹកមករៀនអីស្គាល់បានទេទឹកហ្នឹងអូនអូនអាចឆ្ងល់ថាចេះអញមិនគេគេយកទឹកមករៀនអីទៅទឹកមានទឹកសុទ្ធទឹកដូងយកទៅមានបញ្ហាអីណា ចឹងបើបងប្អូនអត់តន់រៀនអត់តន់ឆ្លងកាត់ចង់និយាយថាងាយតិចយល់ចឹងងាយតែបើមិនមិនគាត់ដឹងកាលណានិយាយពីរឿងទឹកចង់និយាយទឹកមួយស្តាក់ម៉ាល់ចឹងហ៎ទឹកណាយីទឹកមូតឡុកទឹកអីចឹងណាទឹកស្អាតទឹកណាដែលអាចប្រើបានទឹកណាប្រើមិនបានយ៉ាទឹកណាយកទឹកយ៉ាងសះហើយទឹកណាយកទឹកយ៉ាងអត់សះឃើញទេអានេះចាប់ដើមហ្នឹងអូខេចំណុចទី6 យល់ថាម៉េចចំណុចទី6អានលេខ6អើលេខ6អានអើហ៎លេខទី6អើណាត់ទីម៉ានណាត់ទីម៉ានម៉ែណាត់ទីម៉ាន នោះអានលេខ6អើតោះអានលឺលឺទៀតអានលឺអានខ្លាំងរីឯសាឡាគឺត្រូវមានលក្ខខណ្ឌជាច្រើនដែលត្រូវបំពេញក្នុងនោះគឺអូខេរីឯសាឡាតមានលក្ខខណ្ឌជាច្រើនដែលត្រូវបំពេញ លក្ខខណ្ឌយល់ទេលក្ខខណ្ឌយល់ទេលក្ខខណ្ឌយល់ទេលក្ខខណ្ឌភាសាខ្មែរនឹងលក្ខខណ្ឌណាមិនលក្ខខណ្ឌសាឡាតហ្នឹងគេហៅអីគេ សរ័តសាសសម្បោះយ៉ាងចាមែនចង់វល់ធ្លាប់អាសារ័តសាសសម្បោះយ៉ាងដល់ឥឡូវយើងដាក់លក្ខខណ្ឌណាអាសារ័តហ្នឹងភាសាម៉ាឡេឬក៏ភាសាអារ៉ាប់ម៉ាឡេយ៉ណាសារ៉ាតសារ៉ាតប្រែមកខ្មែរថាលក្ខខណ្ឌចង់ឲ្យម្យ៉ាងសាសហ្នឹងតើមានលក្ខខណ្ឌឃើញទេដូចយើងអឺដូចយើងឧទាហរណ៍ថាអីគេអារីហ្វីនណាឧទាហរណ៍អារីហ្វីនអញ្ចឹងណា ចង់ទៅដណ្ដឹងកូនគេគេថាម៉េចចង់បានកូនកំមុំវាក់ទៅមានលក្ខខណ្ឌឃើញទេដល់ធ្វើបានលក្ខខណ្ឌហ្នឹងមិនអោយចាអញ្ចឹងយ៉ាងអញ្ចឹងដែរចង់របស់យ៉ាងសះត្រូវមានលក្ខខណ្ឌមកវាតោះដល់បំពេញតាមលក្ខខណ្ឌហ្នឹងបានយ៉ាងរបស់យើងសះបើសិនជាអត់បានបំពេញលក្ខខណ្ឌហ្នឹងទេគឺសម្បាសយ៉ាងរបស់យើងអត់សះអាហ្នឹងហៅអីគេសារ៉ាត់សះសម្បាសយ៉ាង ចឹងមានលក្ខខណ្ឌជាច្រើននៅតបំពេញក្នុងនោះគឺអីគេទី7អទី7អីគេអានទី7បានមានប្រសាសន៍ថា មានន័យថាអានខ្លាំង អូខេទី1តហារ៉ាអីគេតហារ៉ាអីគេតហារ៉ាកាអនាម័យអនាម័យគេអនាម័យសម្អាតសម្អាតគេអនាម័យអនាម័យតហារ៉ាអញ្ចឹងវាភាសាដូរទៅដូរមកអញ្ចឹងហើយយើងគ្រាន់តែយល់ហើយបាច់អីអញ្ចឹងការសម្អាតដើម្បីដើម្បីសារសម្បោះយ៉ាងដោយនប៊ីសល្លោះអាឡៃសាឡាមមានប្រសាសន៍ថា لا يقبل الله صلاة بغير طهور មានន័យថាម៉េចអល់ឡោះមិនទទួលយកការសាឡាត់ណា ដែលគ្មានការសម្អាតនោះទេដែលមានអីគេតហរ៉ះនោះទេអញ្ចឹងដូចអីគេអូនយូអាមិញថាអញ្ចឹងណាម្យ៉ាងបានតែអត់សះម្យ៉ាងម្យ៉ាងតែអល់ឡោះតាឡាអត់ទទួលយកអីគេតហរ៉ះកន្លែងហ្នឹងសំដៅទៅលើអីគេ សម្អាតអំពីហាដាសតូចនិងហាដាសធំសម្អាតហាដាសតូចដោយយកទឹកសម្បោះយ៉ាងសម្អាតហាដាសធំដោយមួយទឹកយូណូបសម្អាតណាជីសមួយទៀតបើមានបលាណាជីសធំយ៉ាងក៏អត់សះដែរបើមានហាដាសតូចសម្បោះយ៉ាងក៏អត់សះដែរបើមានហាដាសធំទៅសម្បោះយ៉ាងក៏អត់សះដែរអញ្ចឹងត្រូវតែសម្អាតវាជាមុនសិនអត់ទាំងយ៉ាងយ៉ាងអត់សះអញ្ចឹងទេ បើសិនជាអត់ទៅម្យ៉ាងហើយទៅម្យ៉ាងហូកុំវាមិនចាអត់ទៅម្យ៉ាងហើយយើងទៅម្យ៉ាងបើសិនអត់ទេចង់និយាយថាយើងដឹងថាអត់ទៅម្យ៉ាងប៉ុន្តែយើងនៅតែសម្បោះយ៉ាងអឹងយើងទៅដល់ម្យ៉ាងទៀតបើសិនយើងភ្លេចអត់អីទេម្យ៉ាងរបស់យើងអត់សាសយើងម្យ៉ាងសាសថ្មី តែបើយើងអត់ភ្លេចទេយើងអត់ភ្លេចទេយើងថាយើងអត់ទៅម្យ៉ាងប៉ុន្តែយើងទៅដល់ម្យ៉ាង ចេះជិលយកទៅម្យ៉ាងម្យ៉ាងអត់យកទៅម្យ៉ាងមិនសិនហ្នឹងណាអឺបើអ្នកនោះអត់ដឹងហុកុំយើងប្រាប់ហុកុំបើដឹងថាម្យ៉ាងអត់ទៅម្យ៉ាងយ៉ាងអត់សោះហើយនៅធ្វើចឹងទៀតហុកុំវាដោយសារធំដោយសារធំហ៎មិនមិនលេងដោយសារលេងសើចអ៊ីម៉ាមអាប៊ូហានីហ្វាថាកើតកាហ្វៀតដោយសារអីលេងសើចនឹងច្បាប់អល់ឡោះលេងសើចនឹងហុកុំអល់ឡោះចាបានអត់ទៅម្យ៉ាងញ៉ាំសោះទេ តែលើកលែងកូនក្មេងអត់តដល់អាយុណាកូនក្មេងអត់តដល់អាយុអត់មានបញ្ហាអូខេដូច្នេះជនណាហើយមិនបានសម្អាតអំពី hadas thom hadas toj និង najis ណាអានដាច់ទេនិង najis ទេនោះនឹងមិនអាចកើតមានសាឡាត់នោះទេអត់អាចកើតមានសាឡាត់មានន័យថាសម្បាយអត់សាសនោះទេណាអត់មានយកទឹកសម្បាយយ៉ាងអត់មានមួយទឹក ឬក៏ប្រឡាក់ណាយីស្អត់តសម្អាតចឹងសម្បោះយ៉ាងហ្នឹងអត់សះទេអាហ្នឹងគេហៅថាអីលក្ខខណ្ឌដែលអាចសះសម្បោះយ៉ាង ដែលអាចសម្បោះយ៉ាងបានអល់ឡោះទួលយកឬក៏យើងហៅភាសារបស់យើងថាម៉េចសារ៉ាត់សះសម្បោះយ៉ាងទី1ចាអញ្ចឹងថ្ងៃនេះថ្ងៃដំបូងយើងនិយាយពីកាលីម៉ាហ្នឹងមហោមហាទៅជួយដល់ហុកុំបន្តិច ចឹងយើងសម្រាប់ slash ត្រឹមលេខ8សប្តាហ៍ក្រោយ inshallah យើងតចាប់ពីលេខ8ទៅចាចឹងសូមទូអាបិឡោះសុបតាឡាឲ្យប្រទាននូវបរកាត់រ៉ហ្មាត់ដល់យើងទាំងអស់គ្នាហើយពិសេសហិដាយ៉ាឲ្យយើងបានចូលរួមរៀងរាល់សប្តាហ៍ដើម្បីស្វែងយល់ម្ដងបន្តិចម្ដងបន្តិចណាស្វែងយល់ម្ដងបន្តិចម្ដងបន្តិចទៅក៏ចេះ ចឹងការរៀនសូត្រនេះគឺយើងត្រូវការអត់ធ្មត់ត្រូវការប្រើពេលវេលាយូរណារៀនហ្នឹងបំផ្លែតចេះតិចអារម្មណ៍អស់ហើយក្មេងៗហ្នឹងតែអត់ត្រូវការពេលវេលាខុសពីធ្វើផ្ទះធ្វើផ្ទះមួយខែពីរខែហើយតែរៀននេះគឺត្រូវការពេលវេលាយូរតិចអញ្ចឹងយើងត្រូវការថ្ងៃតិចមួយថ្ងៃតិចអេអ៊ីនសាអល់ឡោះសង្ឃឹមថាសប្តាហ៍ក្រោយយើងចូលរួមទាំងគ្នា បន្តមេរៀនរបស់យើងទៀតចាចាពេលអាទិត្យក្រោយអញ្ចឹង يا وبالله توفيق والهداية السلام عليكم ورحمة الله وبركاته Yeah.